ស្រណោះសូសៀងចំរៀងរាត្រីចូលឆ្នាំ កាលនោះអូនផ្ដាំឲ្យបងទៅលេងអង្គរបងបានយកការទៅថ្វាយទេវតាសូមប្រទានពរជួយថែអង្គរឲ្យឋិនទេរួមជាគេដំណើរខ្មែរ ណោះស្រះត្រង់យើងក្បងទឹកចែកគ្នាញ៉ាំរដូវចូលឆ្នាំប្រំត្រីរត់ច្រៀងរំពងអបនទាយស្រីប្រាសាទល្បីល្បីល្អពេកកន្លងពោផាបកាព្រៃរីត្រសងលំអងក្រុងអង្គរ ត្រណំសូសៀងចំរៀងរាត្រីចូលឆ្នាំ ការនោះអូនផ្ដាំឲ្យបងទៅលេងអង្គរបងបានយកការទៅថ្វាយទេវតាសូមប្រទានពរជួយថែអង្គរឲ្យឋិតទេព្រោះជាគេដំណើរខ្មែរ ប្រណំត្រាស្រងយើងក្បងទឹកចែកគ្នាញ៉ាំរដូវចូលឆ្នាំ ប្រងត្រីរំច្រៀងរំពងអបនទាយស្រីប្រាសាទល្បីល្បីល្អពេកកនឡងពោផាបកាព្រៃរីត្រសងលំអងក្រុងអង្គរ